ចាប់ដៃគាត់មកពូស្គាល់តែកវត្តស្គាល់តែបថាងពេលគាត់ជេរគេវាយគាត់គប់គាត់ពូដប់អត់ទៅទៀតថ្ងៃមុនអញ្ចឹងដែរពូទៅដាក់ការទូរស័ព្ទមករៀលនិយាយមួយ ក្រុមហ៊ុនថាគេដូរមិនមិនគាត់វឹងទៅដល់ជេមីអាកបាញ់អាត្រូវគ្រាប់អាផ្ទះបាញ់គាត់បណ្ដើពូជេតាំងពីវាមកគួរស្រីដល់ផ្ទះពូអើយសូមមួយមើលពូនិយាយពីថាពូឯងមានពូមានមែនទេ រឿងហ្នឹងបើយើងនិយាយទៅវាមិនមែនទៅយ៉ាងទេគាត់ដឹងនោះហើយអូពូមានពុនមួយទៀតយូរហើយញ៉ាវាមិនមែននេះទេចេះពូខូចចិត្តខូចចិត្តមិនគឺគាត់នឹងពូនិយាយពីពីមុនមកថាចក្រមពលអីហ្នឹងពូលាក់អានបានច្រើនណាស់បាទនៅខ្លួនពូហ្នឹងពូលាក់ច្រើនបាទអ្វីក៏ដោយយើងមិនអាចហែកទ្រូងឲ្យគេដឹងទេ ចឹងជីវិតយាយហ្នឹងក៏គាត់បានពុនគូដើមដែរចាពុនគូដើមមានកូន4មកលើស្លាប់មួយហើយបាទដូចពូសប្រាប់ខ្ញុំខ្ញុំមកជួបគាត់ហ្នឹងដោយសារហើយយើងនិយាយពីកម្មពីចុះបាទជួបគាត់ហ្នឹងដោយវាឃើញអាណិតគាត់អីចឹងគាត់ថាជាជីវភាពគាត់អីមិនសូវបូរបាយអញ្ចឹងយើងញោមគាត់ទៅនៅមួយពុនដើមខ្ញុំមុនណោះអូ ដល់ហើយក៏មីងនោះក៏គាត់មិនថាអីថាអីដែរបាទដល់ទៅពេលនៅវាមរយៈគាត់នឹងក៏វល់ខ្ញុំចេញពីយាយនឹងមកហើយការរៀបចំខ្ញុំចេញនេះនិយាយទៅសិនជាតិគាត់ទៅដូចកំសត់ណាពូថ្ងៃមុនពីកូនទៅឡាយផងទៅវាអត់គួរធ្វើចឹងពូនៅណាពេលនោះកូននឹងវាតាមពិតវាស្រីយកស្រីហ្នឹងអូថាពូថាទៅហ្នឹងទៅហ្នឹងដល់ពេលវា ថាទឹកវាអត់ទុកមុខឲ្យទេរាប់អានទៅឪក៏បានមិនរាប់វាក៏បានពេលហ្នឹងវាបំបាក់មុខឲ្យដូចវាថាឲ្យយើងងាប់ទាំងរស់អញ្ចឹងណាវាថាធ្វើឲ្យប៉ាឯងងាប់ដូចស្លាប់ទាំងរស់អញ្ចឹងវាថាធ្វើធ្វើបាត់ផ្លូវធ្វើបាត់ផ្លូវហើយអឺនេះខ្ញុំទុំនេះលើបាពូដល់កមកខ្ញុំមិននិយាយពីរឿងនេះឥឡូវឡាទៅពូណាគាត់ដឹងយូរហើយប៉ុន្តែទឹមឥឡូវហ្នឹងវា ខ្ញុំគាត់ថាខ្ញុំឲ្យមានដំណោះស្រាយខ្ញុំចូលដោះស្រាយអីអត់អត់ដែលមានហ្មងក្មួយបាទអត់មានថាដូចគាត់ដាក់ថាពូកិច្ចអត់ចូលដោះស្រាយគឺអត់មានផងបាទចឹងទៅពេលហ្នឹងມັນក៏ងល់ពូថាហៅទៅដោះស្រាយអត់ចូលដោះស្រាយបាទតាមពិតអត់មាន មានអាជ្ញាធរដែនដីជាសាក្សីបាទតែឥឡូវហ្នឹងគាត់ហៅយើងចូលដោះស្រាយយើង សាមីហ្នឹងថាគាត់ថាភូមិហៅដល់ពូទៅខាងនោះគេអត់ដឹងអីផងម៉ែជាគាត់ឲ្យខ្ញុំចូលផ្ទះចរចាគ្នាហើយដល់យើងចូលផ្ទះវាក្មួយដឹងតែចូលផ្ទះវាអត់មានអឺអ្វីដែលដោះស្រាយនៅចេញទេតែចូលក្នុងផ្ទះហើយវាច្បាស់ជាមានភាពអញ្ញែអញ្ញៃហីអញ្ចឹងពូអត់ចូលហើយយកមិញហ្នឹងគាត់ធ្វើអាហ្នឹងហើយគាត់ទៅតាមវាយដល់រកខោននេះហ៎ កូន2នាក់ហ្នឹងបាទខ្ញុំអត់បានទៅចែកដល់ខ្ញុំចូលវល់អញ្ចឹងខ្ញុំអត់បានទៅប៉ុន្តែលែ account ហ្នឹងគេថាទៅតាមដូនហ្នឹងទៀតហើយគាត់ធ្វើមិនគាត់ធ្វើបាបពូខ្លាំងបើជីវិតពូនិយាយវិញបើយើងទៅសួរគ្នាមិនដឹងមិនពូមើលទៅដូចកំសន់ចាំពូកនពីដើមមកវិញគេអត់ជឿពូទេមិនពូ ពីដើមមកយាយហ្នឹងខ្ញុំយកតែផ្ទះពុនដើមខ្ញុំហ្នឹងបានមករយៈកូនខ្ញុំនៅទូចទូចទេដល់តែនៅទៅគាត់បួលខ្ញុំរត់ចេញពីផ្ទះហ្នឹងមករត់ចេញមកហើយការពីពពីតាជីវិលហ្នឹងអត់មានទេខ្ញុំចេះរួមរួមមួយគាត់បានជីវិតខ្ញុំបានត្រឹមកូនមួយគឺគាត់ចាប់ដើមជាខ្ញុំពេលខ្ញុំទៅណាមកណាគាត់ជាអាចទៅអាចត្រូវគ្រប់ អាចេះបាច់អាឡាតបុកលើនឹងគាត់ថាឲ្យទៅណាឌុបគាត់ទៅហូតហើយក្មួយគិតមើលឲ្យពូឌុបទៅហូតមិនកើតអ្នកធំអ្នកតូចគេឥឡូវគេលែងហៅពួកអដីសាអីសាទៅណាប្រពន្ធទៅតាមអញ្ចឹងណាដល់អ្នកមិត្តភ័ក្ដិដែលរាប់អានប្រមាណគេឲ្យតែចំរយយើងទៅលេងកម្មវិធីគេថាមិនបាច់យកគាត់ទេប្រពន្ធគាត់ទៅតាមរហូតអីចឹងណាវាទី1ពិបាកកន្លែងជីកកន្លែងអីចឹងទៅ ហើយយើងរៀបរាប់ប្រាប់គាត់គាត់អត់អត់អត់អត់នេះយើងគឺឥឡូវពូមានប្រពន្ធមែនខ្ញុំឥឡូវហ្នឹងខ្ញុំអត់បដិសេធទេខ្ញុំទទួលប៉ុន្តែការចោទប្រកាន់ថាថ្ងៃហ្នឹងមិនមែនផ្ទះខាងគាត់ស្រីហ្នឹងទេហើយកំហុសនេះមិនមែននៅលើគាត់ទេពូទទួលព្រោះកាលហ្នឹងពូបាននិយាយមួយគាត់រយៈពេល2ឆ្នាំមុំគាត់ព្រមទទួលពូហ្នឹងណាហើយគាត់និយាយថាតិចមានរឿងរ៉ាវពូនិយាយថាអត់អីទេអត់មានរឿងអីទេ ចឹងខ្ញុំពូនឹងបញ្ចប់រឿងមិនឲ្យមានអីប៉ះពាល់គាត់ទេណាចឹងមកគាត់ព្រមហើយកំហុសហ្នឹងពូសុកចិត្តប្រឈរជាមួយផ្លូវច្បាប់ពូមិនមែនកំហុសគាត់ទេកំហុសខ្ញុំដែលយើងធានាអះអាងគាត់ហ្នឹងណាតែសារឆ្លាញ់គាត់បាទឆ្លាញ់គាត់ប៉ុន្តែថ្ងៃហ្នឹងមិនមែនកូនហ្នឹងគាត់នៅក្នុងសកម្មភាព ដែលចូលវាយក្នុងផ្ទះហ្នឹងទេកូនហ្នឹងនៅពេជ្រនេះទេ ហើយដែលទៅហ្នឹងមានគ្នាចំនួន7នាក់ហើយវាយហ្នឹងមិនមែនផ្ទះបងគាត់ស្រីក្រោយហ្នឹងទេវាយផ្ទះកូនដើមខ្ញុំហ៎កូនដើមខ្ញុំពោះធំចិត្តគ្រប់ខែចឹងចូលទៅនៅកូនដើមខ្ញុំព្រោះខ្ញុំចេញពីផ្ទះមកខ្ញុំប្រាប់គ្រប់ថាខ្ញុំមិនមែនចេញចោលផ្ទះទេកាលថានិយាយនឹងចោតខ្ញុំចោះចេញចោតផ្ទះខ្ញុំឲ្យឃុំសង្កាត់នឹងគាត់ហៅខ្ញុំទៅខ្ញុំបានសម្រាប់គេហើយ គាត់តែចឹងពូតែនៅតណ្ហាសិនទៅចាំមានករណីវិញមកប្តឹងដល់អីចាំគាត់ហៅមកបាទហើយខ្ញុំគាត់ទៅនៅនឹងសិនទៅហើយកុំឲ្យមើលទៅស្រួលអារម្មណ៍តិចហើយវាពិបាកដែរចាំពូរៀបរាប់ចាប់ដៃគាត់មកពូស្គាល់តែកវត្តស្គាល់តែបថាងពេលគាត់ជេរគេវាយគាត់គុំគាត់ពូលំអត់ទៅមាន តែខ្ញុំនិយាយស្បត់ព្រះអង្គដង្កាយស័ក្តិសីទោសបាមិនស្ទូទាំងប្រទេសអពូនិយាយមិននេះទេឲ្យធ្វើ កម្មពីពូឲ្យពូវេទនាមួយជីវិតឲ្យឡានបុកក៏បានឲ្យពូពិការមួយជីវិតក៏បានតែពូនិយាយពិតឲ្យតែខឹងគាត់អាងរបង អាងបថៅអាងក្បត់ថ្ងៃមុនអញ្ចឹងដែរ ពូទៅដាក់ការទូរស័ព្ទមករៀលនិយាយមួយក្រុមហ៊ុនថាគេដូរមិនមិនគាត់វឹងទៅដល់ជេមីអាក្បាញ់អាត្រូវគ្រាប់អាផ្ទះបាញ់គាត់បណ្ដើពូជេតាំងពីវាមកគួរស្ឹងដល់ផ្ទះបើពូទៅលាក់ពូមិននិយាយប្រាប់គេទេគូសាធ្វើម៉េចរងៃក្រោយនេះពូប្រាប់ទៅលេង account ថ្ងៃទៅពេញវែងនោះពូថ្ងៃទៅពេញវែងមួយក្មួយហ្នឹងហ៎បាទបាទអាហ្នឹងពូកិច្ចសិនហើយគាត់នឹងទៅទៅពូដូច ដូចថាឆ្លេឆ្លាឬមានមានបញ្ហាបញ្ហាហ្នឹងពូទៅលេងគេឲ្យពូទៅលេងនៅប្រកែវអញ្ចឹងពូបញ្ញាប់គេតេជាប់ហូតថឹងអធិស្ស្រ័យផងឯហ្នឹងហើយដល់ពេលបានមែនទេដល់ពេលថ្ងៃមុននេះទៀតគាត់ពូគាត់ដេញពូឲ្យចេញពីផ្ទះហ្នឹងទៅហើយទៅងាប់ណាទៅណានបុកត្រូវគ្រាប់អីណាអញ្ចឹងគាត់កាន់ដុំថ្មមួយប៉ុណ្ណេះកុំពូ អត់បានគប់អីក៏គាត់កាន់នៅដៃហើយទៅផ្ទះឆាំឆាំមិនគូក្បាលហើយមកដុំអិតមកអីហ្នឹងណាដល់ថ្ងៃមួយប្រឡងបានមួយថ្ងៃគាត់ជេរពូអញ្ចឹងទៅ ពួកម៉ាក់ពូតេទៅតេទៅថាកាលហ្នឹងដូចសួរថាប្រពន្ធតាជេរហើយខ្ញុំដប់ថ្ងៃហ្នឹងមិនមែនដប់គាត់ទេខ្ញុំដប់អ្នកលក់គេសុំជីខ្ញុំថាប្រពន្ធខ្ញុំនាំនេះសោចលេងទៅដល់ប៉ុណ្ណឹងក៏ឆក់ទូរស័ព្ទឆក់ឲ្យពីដៃទៅ គាត់មកនេះទៅដើមអីចឹងទៅគាត់មកចាប់ពងខ្ញុំចឹងឆៅខ្ញុំប្រលេះដៃគាត់ចេញគាត់ស្វាយចង់ងាប់អីហ្នឹងដល់ពេលម្លេះដៃចេញទៅគាត់ឲ្យកូនយកវត្ថើកាប់ក្បាលវាមើលចឹងហើយរឿងហេតុការចូលផ្ទះកូនខ្ញុំហ្នឹងមិនមែនផ្ទះគាត់ស្រីទេផ្ទះកូនដើមខ្ញុំមានពួតធំហើយថាខ្ញុំវាយហ្នឹងខ្ញុំអត់បានវាយទេ ព្រោះនៅក្នុងនេះមានភូមិមាន មេឃុំមានសមាជិកគេមកគាត់ចឹងបើសិនជាប្រើអំពើហ ংস ានៅពេលមានបង្ករបួសស្នាមគេមិនឲ្យពូរួចខ្លួនគេចាប់ហើយមួយជឿថាគេចាប់ទេបើកាលណាយើងវាយគេមានរបួសស្នាម សំបីតែជួមភ្នែកតិចក៏គេចាប់យើងដែរគេមិនឲ្យយើងរួចទេហើយគាត់ចោទប្រកាន់ពូទាំងស្រុងហើយមីងគាត់ថាលុយទីដល់ណាឲ្យអីសូមរស់ជូនគាត់ជួយឯងគាត់ថា ខ្ញុំបិចយកមកឲ្យស្រីអស់ហើយក៏អត់បានតាមពុទ្ធពូសំបីតែមរៀលខ្មែរពូអត់ហ៊ានដកផងឲ្យទាំងអស់ទាំងអស់ហើយខាងពុនបាទគាត់ថាពូតែពុតគង់អីគេទេខាងនេះខ្ញុំបើនិយាយទៅពូចេញពីថ្ងៃ28មកដល់ថ្ងៃ1ពូផ្ញើគាត់60ម៉ឺនអូនិយាយទៅទៅសាងស្នេហ៍ថ្មីថ្មីទេពូបាទអត់ដឹងយើងយូរហើយគាត់ដឹងយូរហើយ ប៉ុន្តែគាត់មិនកំរើកហើយគាត់ថាខ្ញុំមិនដែរឲ្យលុយគាត់ថ្ងៃ28ទល់ថ្ងៃ1ពូឲ្យគាត់60ម៉ឺនហើយថ្ងៃ1កូនថាខ្ញុំចាក់ចេញពីថ្ងៃ5មិនមែនជាការពិតទេព្រោះថ្ងៃ1ដល់ថ្ងៃ5ថ្ងៃអីពូនៅផ្ទះទេ នៅលៀងចានលៀងស្នាំងអីលក់ដូរធម្មតាដល់ពូចេញមកថ្ងៃទីមុនហ្នឹងគេពូឲ្យ40ម៉ឺន40ម៉ឺនថ្ងៃ8ពូចេញមកហ្នឹងពូឲ្យគាត់75ម៉ឺនទៀត ចឹងបាននៃរពូឲ្យគាត់រហូតដល់ការពិតដែលគាត់ថាខ្ញុំយកលុយអីទីរណាសពរជនតូចធំជួយ បិចម៉ូចំស្រីអត់មានអត់មានមានតែគាត់ឲ្យខ្ញុំចាយវិញ បាទអរគុណពូឥឡូវពូទៅបកស្រាយជាមួយតារាញូឲ្យកាន់តែច្បាស់ពូណាហើយក្មួយសួរនេះគាត់នៅក្នុងនាមសួរសុខទុក្ខពូតែប៉ុណ្ណោះបាទហើយជូនពរពូសុខភាពល្អក៏ពិបាកចិត្តច្រើនពេកពូណាបាទហើយយ៉ាងខ្ញុំថារឿងនេះដោះស្រាយទៅបានរលូនជោគជ័យខ្ញុំប្រហែលជាមិនបកទេក្មួយបកមិនពូវាដល់ដំណាក់កាលនេះมันអាចថយវិញទេយើងខ្មាស់គេទូទាំងប្រទេសហើយយើងមិនបកវិញពូអត់បកទេ បាទមកវិញដូចយកជីវិតពូទៅបញ្ចោឲ្យស្រីស្លាប់ទាំងពូយាយនឹងពូដឹងហើយដឹងថាចរិតគាត់តាមស្រួលគាត់អាចយើងដេកស្រួលស្រួលឲ្យគាត់ដល់កគាត់គាត់ចាក់យើងភ្លឹបមកងាប់ការរៀនសូត្រពូអត់ទៅវិញទេបាទបាទអញ្ចឹងគឺការហើយទោះបីតែបងប្អូនមិនគាំទ្រពូមិនចំពូហើយចុះគាត់ជឿគាត់ជឿទៅបណ្ដាពូឲ្យវិលវិញអត់ទៅទេព្រោះដឹងចរិតគាត់ហើយពូមិនទៅទេបាទអរគុណពូលោកពូហើយកូនសំបីថា ខ្ញុំវាយម្ដាយក៏អត់ដែរហើយជីវិតខ្ញុំឲ្យសួរខ្ញុំមិនដែរវាយកូននេះចុះរឿងហេតុអីខ្ញុំទៅវាយកើតអត់ទេហ្នឹងហើយពូដាក់មកកែវទៀតឲ្យធូរចិត្តតិចបាទខ្ញុំនិយាយវាការពិតពេកខ្ញុំចិត្តពិបាកឲ្យតឹងហើយអ្នកសពអ្នកដែលគេខមមិនចូលហ្នឹងគាត់ប្រើសម្ដីវាពិបាកស្ដាប់ពេកជេពូជេអីវាអត់ជឿហ្នឹងអត់ជឿគាត់អត់តន់ច្បាស់លាស់អញ្ចឹងណា